Thank you. អ្នកទាំងអស់គ្នាតោះយើងចាប់ផ្ដើមជាមួយនឹងម្សៅតំណប់ម្សៅតំណប់ដែលខ្ញុំប្រើលើកនេះគឺជាប្រភេទម្សៅតំណប់នៅក្នុង cushion ហើយមកពី Maponi Effect ខ្ញុំជ្រើសរើសប្រភេទពក់សម្រាប់ស្បែកចម្រុះណាពណ៌ខ្ញុំប្រើគឺ nude beige វានៅជាលក្ខណៈ medium coverage បូកទៅ high coverage ដែរហើយសាច់វាគឺបែប warm tone អញ្ចឹងត្បិតតែវាខុសពណ៌ខ្ញុំបន្តិចប៉ុន្តែ that's okay មិនមែនអត់គូនចាមទេប៉ុន្តែខ្ញុំជ្រើសរើសផាត់ភ្នែកមុនអញ្ចឹងសម្រាប់ color ភ្នែកខ្ញុំប្រើជាមួយនឹងបោះ Huda New Nude Palette ហើយពណ៌ដែលខ្ញុំប្រើនឹងខ្ញុំចង់បានរាងបែកកាឈូកប៉ុន្តែរាង purple tone បន្តិចផាត់វាឲ្យពេញ crease របស់យើងហើយអូសវាឡើងលើបន្តិចទៀត concealer លើកនេះមិនមែនយកមកបិទបាំងស្នាមទេម្សៅតំណមិញហ្នឹងគឺផាត់ពេញមុខហ្នឹងគឺគ្រប់គ្រាន់ហើយ concealer លើកនេះយកមកបិទជាមួយនឹងពណ៌លើតបកភ្នែកខ្ញុំប្រើជក់ color pop ប្រភេទជក់ concealer យកមកបិទកន្លែងតបកភ្នែកហ្នឹងដើម្បីឲ្យខ្ញុំដាក់ពណ៌ shimmer ផ្លេកផ្លេកទៅវាផុសពេលដាក់ concealer ទៅវារាងសើមអញ្ចឹងយើងទុកវារាងស្ងួតតិចចាំយើងផាត់ color ផ្លេកពីលើវា ពណ៌សម្រាប់ដាក់នៅលើ concealer ហ្នឹងគឺនៅក្នុង the new nude palette ហ្នឹងដដែលគ្រាន់តែវារាង shimmer ហើយបែកទឹកមាសនេះអ្នកនរគ្នាវាមិនទឹកមាសសុទ្ធទេវារាងបែប rose gold ណាយកពណ៌បែបកាពិហើយពណ៌បែប brown លាយចូលគ្នាហើយយកមកផាត់កន្លែង crease ដើម្បីធ្វើឲ្យពណ៌កន្លែងនឹងវា blend ចូលគ្នាជាមួយ eye shimmer យើងគូ concealer មិញហ្នឹងណានេះយើងដាក់ចឹងមកហើយយើងវាយវាចូលក្នុងយក remover មកជូតអាកន្លែងដែលធ្លាក់ខាងក្រោមនោះឲ្យវាស្រួចត្មងជូតចេញអ្នកនរគ្នាត្រូវថែមម្សៅតំណប់ដូចគ្នាហើយពណ៌ដែលខ្ញុំប្រើខាងក្រោមហ្នឹងតើមកពណ៌ទេប៉ុន្តែកុំផាត់ហៀខ្លាំងពេកណាធ្វើមិនឲ្យវាស្រួចបាសឡើងទៅលើដែរ ឥឡូវនេះខ្ញុំប្រើពីពណ៌ប៉ុន្តែខ្ញុំប្រើពណ៌សូកូឡាកម្មៅមែនតើសឹងអ្នកនរគ្នាមើលឃើញថាពណ៌ខ្មៅតែមិនមែនពណ៌ខ្មៅខ្ញុំយកពណ៌រៀងលក្ខណៈ very dark brown លេខ2មួយលេខ3របស់ Lily Byron គាត់ថាខ្ញុំអត់ពាក់រូបភ្នែកមែនពាក់មុននឹងពាក់ពុតរូបភ្នែកសិន you guys look at my eyeball តោះយើងចូលដល់ mascara mascara ខ្ញុំប្រើរបស់ Lily Barrett ហ្នឹងអានេះចាប់អារម្មណ៍អត់អំពងវាទឹកមីហាអានេះគឺសម្រាប់អ្នកដែលគាត់ត្រូវការសរសៃរូបភ្នែកទូចៗអត់ដោយអំពងពណ៌កាឈូគេខ្ញុំភ្លេចខ្ញុំភ្លេចរឿងគូថ្នាក់ភ្នែកខាង ក្រោមនេះគូអានឹងឲ្យបានខ្ញុំអាចពាក់រូបភ្នែកបានវារបៀបដូចស៊ីគ្នា ពេលដែលអ្នកនរគ្នាគូស្នប់នៅខាងក្រោមនឹងហើយគឺកុំភ្លេចដាក់ភ្លេចភ្លេចហងបើអត់ដាក់ភ្លេចភ្លេចអាខាងចុងនឹងទេវានិយាយទៅវាស្លក់ភ្នែកហ្មងវាឡើងទៅជាលក្ខណៈ fashion ហើយវាទៅជាលក្ខណៈរបៀបដូចភ្នែកយើងស្លក់ណាហុំភ្នែកខ្ញុំហដងប្រើ Kane ឬក៏ Cosme លើកនេះខ្ញុំប្រើរបស់ Mose ម្ដងហើយសម្រាប់ Mose នេះគឺប្រភេទពួក 3D វាមានអា 6D ទៀតហ៎ហុំភ្នែកនេះបើអ្នកនរគ្នាប្រើ combo មួយនឹង mascara មិញគឺវាចូលគ្នាស្អាតហ្មង ចាមអត់ប្រើខ្មៅដៃទេដោយសារខ្មៅដៃវាមានពណ៌ណាដែលខ្មៅក្រឹបអញ្ចឹងណាអញ្ចឹងក៏ប្រើជាប្រភេទពួកម្សៅគូនចាមហើយពណ៌វិញគឺយកខ្មៅក្រឹបមកអ្នកនរគ្នាធម្មតាគេគូនចាមគឺយកពណ៌ណាស្តៀងសក់តែសក់ខ្ញុំទឹកក្រូចហ្នឹងអញ្ចឹងដើម្បី for more looking badass we looking for a very dark black brow ភ្នែក is done អញ្ចឹងយើងចាប់ផ្ដើម set make up របស់យើងជាមួយនឹងម្សៅផាត់តែវាមិនមែនថាម្សៅផាត់ទេគឺវាជាម្សៅដែលអាចបិទបាំងស្នាមបានទៀតមកពី Pony Effect តែខ្ញុំប្រើលេខ003ណាហើយជក់នេះវិញ គឺ very fluffy ហើយទន់មែនតើគឺជាជក់ limited edition របស់ Javin X Cosme Beauty ជក់នេះគឺប្រើបានទាំង blush ជាមួយនឹងម្សៅផាត់ហើយពេលដែលផាត់ហ្នឹងគឺអត់ឆ្កូតម្សៅតំណក់មកវិញទេ must be contour អ្នកទាំងអស់គ្នា nude bake ម្សៅតំណក់មិញហ្នឹងវាខកកខ្ញុំបន្តិចអញ្ចឹងយើងត្រូវ warm my tone down a little bit more ជាមួយនឹង contour របស់ Too Cool for School ដាក់តឹងច្រមុះជាមួយនឹងកន្លែងឆ្អឹងពណ៌ធម្មតា contour គឺខ្ញុំតែងតែ blend ពីកូនចៅមកតែកូនចៅខ្ញុំខ្មៅក្រឹបហ្មងអញ្ចឹងខ្ញុំអត់ blend ពីកូនចៅទេយើង blend របស់ contour សុទ្ធតែម្ដង The world best selling highlighter in the world មកអ្នកនរគ្នាប៉ុន្តែចង់បញ្ជាក់ថាខ្ញុំប្រើ highlight នេះបានទៅក្នុង party ឬក៏ sometime make up look strong strong ដោយសារគេដូចអ្នកនរឃើញអញ្ចឹង we very pigmented we very gold we very shine ហើយខ្ញុំដាក់វាទៅពេល ណាដែលខ្ញុំចង់ push up ឆ្អឹងថ្ពរខ្ញុំនឹងឲ្យវា very ខ្ពស់មែនតើ យើងដាក់ទាំងចុងច្រមុះបានដែរតែដាក់ទាំងតិចបានទេណាដាក់ច្រើនស្ពាន់ហ្មង make up លោកនេះគឺរើសក្រែមែនតែនទឹកខូច pink ខ្ចីអីអត់សមទេតពណ៌បែប ego របស់ Kane Cosmetic គឺបានសមហ្មងណាហើយនៅពេលដែលយើងលាបនឹងដាក់វាមកក្រាស់មកហើយខ្ញុំប្រើជាមួយនឹងស្លេកត្បាតិចប្លែនវាវិញដោយសារកម្មបក្រែមនេះអត់ស្ងួតខ្លាំងទេអ្នកនរគ្នាពេលដែលយើងប្លែនទៅអត់អត់ពណ៌ដិតខ្លាំងដូចពេលអ្នកនរគ្នាលាបដំបូងវាចេញលក្ខណៈបែកខំតិចតិចដែរកន្លែងខាងលើហ្នឹងគឺខ្ញុំអត់មានលាបចេញទម្រង់បេះដូងអីទេគឺដាក់វាឲ្យឃើញចេញមកធំមក I'm done and check my transformation Thank you. guys for watching. How was the video? Do you like it? Don't forget to subscribe, share, and like this video. Next video is about glow skin makeup. Bye bye. Oh, <laughs> <laughs>